មទ្រូងក្នុងបេះដូងបងសែនសើមងរាល់ថ្ងៃហេតុអ្វីអូននៅតែធ្វើឲ្យដូចជាមិនយល់នៃថាបងស្នេហ៍ប៉ុណ្ណាជីវ៉ាមិនដែលអាណិតមិនដែលយល់ចិត្តមិនដែលកិនពីបងសង ក៏ឆ្ងល់ខ្លួនឯងមិនដេញខំស្មងនឹងមនុស្សម្នាក់ដែលគេមិនដែលខ្វល់ពីយើងមិនដឹងមិនយល់ថាខ្លួនឯងកំពុងតែកិនវ័យឬក៏តាំងខ្លួនជាមនុស្សទី3ចាំជួយកំដរគេពេលគេលងលឿនបែមហែមខ្លួនឯងមិនដឹងនៅឯណាគ្រាន់តែដឹងថាពេលគេខូចចិនយើងជាអ្នកកំដរ កិនថាបងលោស្រលាញ់ប៉ុណ្ណាតែជុំកិនថាបងជានាងកំដរពេលអូនឈឺចាំតែងតែរៀបរាប់ប្រាប់ថាខូចចិនឲ្យបងជួយគិតថាអូនគួរដោះស្រាយយ៉ាងណាស្រលាញ់ប៉ុណ្ណាទៅជីវ៉ាអូនយល់ពីចិនស្រលាញ់ប៉ុណ្ណាទៅជុំកិនថាបងជាមនុស្សល្ងងល្ងិតព្រមតែស្រលាញ់ ចិនចោះចាញ់ធ្វើក៏ធ្វើថ្លង់ប្រុងតែចង់ក្បែរហេតុអ្វីអូននៅតែមិនយល់ពីចិត្តបង ដឹងមិនយល់ថាខ្លួនឯងកំពុងតែកិនអ្វីឬក៏តាំងខ្លួនជាមនុស្សទី3ចាំជួយកំដរគេពេលគេលងលឿនបែមហែមខ្លួនឯងមិនដឹងនៅឯណាគ្រាន់តែដឹងថាពេលគេខូចចិត្តយើងជានឹងកំដរស្រឡាញ់ប៉ុណ្ណាទៅជីវិតទាំងថាបង បងជានាងកំដរពេលអូនឈឺចាំតែងតែរៀបរាប់ប្រាប់ថាខូចចិត្តឲ្យបងជួយគិតថាអូនគួរដោះស្រាយយ៉ាងណាស្រឡាញ់ប៉ុណ្ណាទៅជីវ៉ាអូនយល់ពីចិត្តស្រឡាញ់ប៉ុណ្ណាទៅជុំកិនថាបងជាមនុស្សល្ងងល្ងិតព្រមតែស្រឡាញ់សុំចិនចោះចាញ់ធ្វើក៏ តុអ្វីអូននៅតែមិនយល់ពីចិត្តបង